វាពិបាកណាស់មែនទេតើធន់ធ្ងរណាស់មែនទេគ្រូចង់ឲ្យអូននៅក្បែរទោះជាអូនស្នេហ៍មិនស្នេហ៍ក៏ដោយត្រឹមក្បែរអូនពីចម្ងាយ ហើយមើលលើកពីរូបស្រីតើបានទេអូ my